អ្នកគ្នាបាទវិលត្រឡប់មកវិញជាមួយនឹង channel VTK official អ្នកគ្នាទៀតដែរបាទថ្ងៃនេះដែរខ្ញុំមកប្រាប់អ្នកគ្នាពីរបៀបទាញយក R 2021 VIP អ្នកគ្នាហ្នឹងហើយចាំខ្ញុំដាក់ link ហ្នឹង link R 2021ហ្នឹងនៅក្រោមវីដេអូខ្ញុំអ្នកគ្នាអញ្ចឹងអ្នកគ្នាគ្រាន់តែចុចលើ link ហ្នឹងតោះបាទពេលចុចលើ link ហ្នឹងហើយវាចូលបាទពេលចុចលើ link ហ្នឹងហើយបាទវាចូលដល់កន្លែងហ្នឹងអ្នកគ្នាអ្នកគ្នាគ្រាន់តែចុចលើនេះ ហើយអាពណ៌ខៀវខៀវហ្នឹងអក2020 VIP ហ្នឹងបាទយើងចុចលើហ្នឹងមកបាទប៉ាក់មកលើហ្នឹងមកអូខេឥឡូវវាកំពុងតែដំណើរការអ្នកគ្នាអ្នកគ្នាគ្រាន់ចុចអាពាក្យនៅ ខាងក្រោមនេះអ្នកគ្នាចុចពាក្យថា download នេះមកបាទអូខេឥឡូវវាកំពុងតែ download ហើយអ្នកនរគ្នានេះបាទវាវាកំពុងតែ download ហើយបាទអូខេសូមរងចាំបន្តិចអ្នកគ្នាអូខេបាទគឺអកហ្នឹងគឺ hack បាទ ចឹងវាយើងងាយស្រួលក្នុងការលេងអាក់ទាំងអស់គ្នាបាទដោយសារតែអក់ហ្នឹង hack អូខេឥឡូវនៅកន្លែងណានេះនេះអ្នកគ្នានេះអ្នកគ្នាចូលប្រចាំបើកអ៊ីនធឺណិតដែរបាទដោយសារតែខ្ញុំនេះខ្ញុំធ្វើឲ្យអ្នកគ្នាមើលយ៉ាងណាឥឡូវយើងចូលទៅកាន់អស់នឹងអ្នកគ្នាបាទអ្នកគ្នាចុច install មកបាទដោយសារតែខ្ញុំបាន install វាຕົករួយអ្នកគ្នាបាទចុចចុចចុចលើហ្នឹងមកបាទនេះគឺជា RVIP អ្នកគ្នាបាទ យើងចុចចុច cancel ក៏បានចុច don't show again ក៏បានចុច cancel មកបាទនេះបាទមើលតែឃើញសញ្ញាកន្លែងនេះទៅបាទ VIP ពេលអ្នកគ្នាបើកចូលកុំមិនបាច់ចាំបើកអ៊ីនធឺណិតទេបាទអាកន្លែងដាក់ចង្វាក់ដាក់អីវ៉ាន់ដូចជាកន្លែងមុនដែរអ្នកគ្នាអ្នកគ្នាចុចកន្លែង setting ហ្នឹងដែរមកបាទហើយចុចលើរូបសភៅនេះមកហ្នឹងកន្លែងចង្វាក់កាមុនដែរហ្នឹងអ្នកគ្នាអូខេចា ចឹងវីដេអូអស់ហើយអ្នកគ្នាមានតែប៉ុណ្្នឹងបាទបើអ្នកគ្នាស្រឡាញ់មកក៏ដូចជាពេញចិត្តនឹងវីដេអូហ្នឹងបាទកុំភ្លេចជួយចុច Subscribe អ្នកមួយផងបាទដើម្បីទទួលបាននូវវីដេអូថ្មីថ្មីទាំងអស់គ្នាបន្តទៀតបាទអ្នកអ្នកគ្នាអញ្ចឹងអ្នកគ្នាគ្រាន់តែចុចនៅ ខាងក្រោមវីដេអូខ្ញុំទៅខ្ញុំដាក់ link ហ្នឹងបាទអូខេអញ្ចឹងបាយបាយចាំជួបគ្នានៅវីដេអូក្រោយទៀតខ្ញុំនឹងប្រាប់អ្នកគ្នាពីរបៀបសារ៉េនៅ line sitting វាឲ្យមានសំឡេងសំឡេងពីរោះអ្នកអ្នកគ្នាអូខេបាយបាយ